បាទអឺសួស្តីបងប្អូននៅក្នុងក្រុមទាំងអស់បាទថ្ងៃនេះគឺខ្ញុំនឹងបង្ហាញវិធីសាស្ត្រ4យ៉ាង ដែលជាវិធីសាស្ត្រនៅក្នុងការបំបែកពូជឃ្មុំ ហើយគឺជាវិធីសាស្ត្រដែលខ្ញុំធ្លាប់បានធ្វើនៅពេលដែលខ្ញុំចាប់ផ្ដើមចិញ្ចឹមឃ្មុំហើយនឹងកំពុងតែចិញ្ចឹមបាទសប្តាហ៍នេះគឺកំពុងតែចិញ្ចឹមមានន័យថាមិនទាន់បញ្ចប់ទេការងារហ្នឹងបានចិញ្ចឹមហើយហើយនឹងកំពុងតែចិញ្ចឹមអញ្ចឹងពេលដែលខ្ញុំបានចិញ្ចឹមឃ្មុំ ដំបូងខ្ញុំចាប់ផ្ដើមដោយវិធីសាស្ត្រ បាទទាំងអស់មាន4បាទទី1វិធីសាស្ត្រដែលខ្ញុំចាប់ផ្ដើមធ្វើដំបូងពេលដែលខ្ញុំបានទិញទូឃុំមកភ្លាមដោយបងប្អូនខ្លះមួយចំនួននៅក្នុងក្រុមហ្នឹងគឺមានឃុំមួយធុងបាទជាធម្មតាគឺខ្ញុំបំបែកវាតាមដែលគេប្រាប់ខ្ញុំពេលដែលខ្ញុំទិញគេប្រាប់ខ្ញុំថាចង់បំបែកពូជគឺដាក់กระดาษចំកដាលទៅឧទាហរណ៍ថាយើងមានខ្មុំមួយធុងមាន8ប្រកងយើងដាក់กระดาษចំកដាលទៅមេខ្មុំវាមិនអាចឆ្លងមកពងនៅប្រកងដតៃទៀតវាលែងមានក្លិនមកផ្សព្វផ្សាយដល់បងកូនដតៃទៀត ចឹងកម្មករនឹងចាប់ផ្ដើម ពូនធ្វើជា Queen Cell បាទដើម្បីបង្កើតនៅ ស្ដេចថ្មីមេថ្មីទីសាសនោះខ្ញុំបានធ្វើក៏ពិតមែនប៉ុន្តែភាពជោគជ័យគឺពី0ទៅ10បានត្រឹម10%ទេដែលជោគជ័យនៅពេលដែលខ្ញុំធ្វើមូលហេតុគឺដោយសារតែឈ្មោលមានមិនគ្រប់គ្រាន់ទោះបីបើស្ដេចឬក៏មេនឹងវាកើតឡើងមកក៏ពិតមែនប៉ុន្តែដោយសារតែបរិមាណឈ្មោលដែលការបំបែកពូជកើតឡើងដោយចៃដន្យអញ្ចឹងមេឃុំឬក៏ស្ដេចឃុំវាអត់បាន ពងឈ្មោលសម្រាប់ក្នុងការបំ បំបែកសម្បុកថ្មីទេដល់អញ្ចឹង គឺឈ្មោលវាតិចជាមូលហេតុដែលធ្វើឲ្យស្ដេចថ្មីរបស់យើង ដែលយើងបំបែកហ្នឹងគឺมันមានឈ្មោលគ្រប់គ្រាន់ក្នុងការបន្តពូជបាទដល់អញ្ចឹងហើយដែលធ្វើឲ្យមេហ្នឹងគឺវាខ្សោយឬក៏វាពងតិចក្នុងរយៈពេលខ្លីវាក៏ជប់ពងទៅបាទនេះគឺជាមូលហេតុមួយដែលខ្ញុំនិយាយអំពីការបំបែកជា2ហ្នឹងគឺវាអត់ជោគជ័យបាទហ្នឹងគឺជាវិធីសាស្ត្រទី1បាទវិធីសាស្ត្រទី2គឺការបំបែកដោយដាក់បង្កងដែលមានកូនទៅ ក្នុងទូ បាទនេះបាទដោយសារតែអ្នកនរគ្នាបានដឹង គឺខ្ញុំចាប់ផ្ដើមបង្រៀនការចិញ្ចឹមឃ្មុំនេះគឺ ទៅតែ2ក្រុមទេ បាទមានន័យថាបរិញ្ញាបត្រ2ក្រុមនេះគឺមួយឆ្នាំហើយបាទនេះគឺជាឆ្នាំទី2ចង់និយាយថាឆ្នាំទី1ឆ្នាំទី2អញ្ចឹងបងប្អូនដែលថ្មីនេះគឺមានន័យថាគឺជាអ្នកដែលបង្រៀននៅក្នុងក្រុមទីទី2បាទអញ្ចឹងជាបទពិសោធន៍ដែលខ្ញុំបានបង្រៀនអំពីក្រុមមុនគឺខ្ញុំឲ្យអ្នកដែលជាកូនសិស្សហ្នឹងគឺគាត់យក បង្គងដែលមានកូនខ្មុំផងនិងមានកូនខ្មុំផងហើយនិងមានអាឡែងបង្គងបិទចិត្តផងអញ្ចឹងក្នុងបង្គងពីរហ្នឹងគឺមានកូនកុំអាយុពី1ថ្ងៃទៅ5ថ្ងៃហើយនឹងមកបកងទៀតគឺអាយុ7 កើតបាទអញ្ចឹងណាអញ្ចឹងដាក់ទៅទូផ្សេងមួយទៅក្នុងរយៈពេល24ម៉ោងឬក៏48ម៉ោងក្រោយមកកម្មករនឹងចាប់ផ្ដើមធ្វើស្ដេចបាទលទ្ធភាពនៃការជោគជ័យនេះក៏មិនជាច្រើនដែរបាទដោយសារតែខ្មុំឈ្មោលដែលនៅក្នុងទូចាស់ដែលបងប្អូនយកទៅ មានមកទូហ្នឹងគឺក៏វាមិនមានច្រើនដែរអញ្ចឹងហើយបានការធ្វើនេះគឺជោគជ័យភាគតិចមែនតែន បាទអាចពី20ទៅត្រឹម30 40%តែប៉ុណ្្នឹងទេណាបាទអញ្ចឹងវិធីសាស្ត្រនេះគឺជោគជ័យតិចបាទឥឡូវវិធីសាស្ត្រថ្មីដែលខ្ញុំ នឹងប្រាប់បងប្អូនគឺមាន2ដែលជោគជ័យសឹង100%បាទអាចចន្លោះពី50បាទទៅ90%មិនថា100ទេព្រោះវាតកតងនឹងកត្តាធម្មជាតិបាទតកតងទៅនឹងអាកាសធាតុដែលនៅជុំវិញបាទអញ្ចឹងវិធីសាស្ត្រទី3គឺតកតងទៅនឹងការបំបែកឃ្មុំដោយ swarm មានន័យថាធ្វើម៉េចឲ្យទូដែលយើងយកទៅមកទូនឹងវា คล้ายទៅជាទូដែលឃុំបំរុងស្វមកាលណាឃុំវាបំរុងស្វមគឺវានឹងចាប់ផ្ដើមធ្វើឈ្មោះច្រើនបាទវាចាប់ផ្ដើមធ្វើ queen cell ច្រើនហើយយើងរំលែក queen cell ហ្នឹងបាទទៅដាក់ក្នុងកតោបំរុងទុកមួយយើងទុកពី3កតោអញ្ចឹងទៅ បាទដាក់ស្ដាយនៅក្នុងហ្នឹងហើយយើងធ្វើបកងបាទដាក់នៅក្នុងហ្នឹងបាទបកងខ្លីៗទុយទុយហើយបកងទាំងអស់នេះគឺខ្ញុំនឹងបង្ហាញបងប្អូនទៀតណាបាទអានេះគ្រាន់តែប្រាប់បងប្អូនច្បាស់ច្បាស់សិនហើយនៅពេលណាមេចាប់ផ្ដើមពងអានឹងចាំបានយើងចាប់ផ្ដើមបំបែក បាទយើងលើកកូនខ្មុំដែលវាមានអាយុចាស់ថ្ងៃចិត្តញាស់យើងលើកមួយបកងឬក៏ពីរបកងទៅបាទពីរបកងល្អយកទៅដាក់នៅទូថ្មីទៅហើយយើងយកមេដែលពងនោះយកទៅដាក់ហើយវានឹងស្គាល់ពេលដែលវាកើតមកវានឹងស្គាល់មេថ្មីហើយវាចាប់ផ្ដើមធ្វើការតែម្ដងបាទវិធីសាស្ត្រនេះគឺជោគជ័យសឹងតែ100%បាទនេះគឺជាវិធីសាស្ត្រទី3វិធីសាស្ត្រទី4គឺការឆ្កឹះដង្កូវបាទដោយសារយើងរើសទូពេលដែលយើងបំបែកនឹង បាន3 4ទូហើយបាទហើយបន្តមកបាទយើងប្រើវិធីសាស្ត្រក្នុងការ អាចឆ្កឹះដង្កូវបាទរៀនឆ្កឹះដង្កូវដែលមានអាយុពី4ថ្ងៃទៅ5ថ្ងៃបាទអញ្ចឹងពេលដែលដង្កូវមានរាងជាអសរ C មានន័យថាវានឹងចាប់ផ្ដើមមានអាយុពី4ថ្ងៃទៅ5ថ្ងៃបាទអញ្ចឹងការឆ្កឹះដង្កូវនេះគឺភាគរយជោគជ័យក៏ខ្ពស់ដែរដោយធ្វើតាមវិធីសាស្ត្រការបំបែកទី3បាទដែលបងប្អូនបានរៀនមកហើយគឺការបំបែក swarm ហ្នឹងអញ្ចឹងពេលដែលយើងបំបែក swarm នឹងជោគជ័យយើងមកបំបែកដង្ការឆ្កឹះដង្កូវនេះក៏ជោគជ័យដែរអូខេបាទអញ្ចឹងខ្ញុំចែករំលែកអំពីវិធីសាស្ត្រនឹងប៉ុណ្្នឹងឯងហើយវិធីសាស្ត្រលម្អិតទៀត បងប្អូននឹងតទៅភាគទី2បាទនេះភាគទី1ភាគទី2បងប្អូននឹងបាន ចូលអំពីថាតើនៅពេលដែលយើងមាន fin cell ដែលវាកើតឡើងពីការបំបែកពងឬក៏កើតឡើងអំពីការឆ្កឹះគឺបងប្អូនត្រូវយកវាទៅទុកនៅកន្លែងណាបាទដើម្បីធ្វើម៉េចឲ្យវាកើតមកវាញាស់មកហើយបន្ទាប់មកយើងអាចយកវាទៅដាក់បំបែកទូជាមួយនឹងបង្កងឃុំកម្មករអូខេបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយបងប្អូន